បេះដូងផ្ដាំស្នេហាជួបអូនដំបូងនៅក្នុងបេះដូងចង់ប្រាប់ថាគូអាយុតិចជាងថ្លៃតែចង់ប្រាប់ស្រីឲ្យអូនដឹងថាបងស្នេហាទោះបីជីវ៉ាមកចាជាងបងទោះអូនមកចាក៏បងស្នេហាទោះចាស់ជាង មហើយស្នេហាទុំបងនៅក្មេងតែបងសន្យាមើលថាស្រីចឹងអូពីអរ៉ាមិនឲ្យស្រីចឹងរងទឹកមេត្រា ដួងផ្ដាំស្នេហាជួបអូនដំបងនៅក្នុងបេះដូងចង់ប្រាប់ថាគូអាយុតិចជាងថ្លៃតែចង់ប្រាប់ស្រីឲ្យអូនដឹងថាបងលួងស្នេហាទោះបីជីវាមកចាជាងបងទោះអូនមកចាក៏បងស្នេហាទោះចាស់ជាងនឹង កំបងលងស្នេហ៍ជីវាជាតិមុនជាប់កម្មជីវាអូយកុំខាំបងនិយាយលេងទេមកស្នេហ៍បងនៅក្មេងតែបងសន្យាមើលថែស្រីចឹងអូពីអរ៉ាមិនអោយស្រីចឹង រងទឹកមេត្រាជួនអូនទេវត្តទាំង vừa chia sóng xa tùng ôn trắng mơ យបងនឹងថាអូនលោកស្នេហាទូបីជីវ៉ានៅក្មេងជាងអូនបងថាអូនចឹងក៏បងស្នេហាចាំងហើយស្មានចឹងទៅរកឯណាស្រឡាញ់ក្មេងៗ ជាសងសារតងអូនចាំងមែនតែអូនសន្យាធ្វើខ្លួនឲ្យក្មេងសមនឹងរៀមរាឲ្យគេមើលមកថាយើងសងសារមិនអើតើភ្នែកអ្នកណាស្លៀកខ្លីៗលៀបលេរាថ្ងៃឲ្យខ្ចីជីវ៉ា ូមសូមអរគុណពេលវេលាដែលនាំឲ្យយើងមកជួបគ្នាអរគុណស្រពំងារដែលព្រមទទួលស្នេហ៍បងពីមនុស្សពីនាងដែលមានអាយុមួយខុសគ្នាទូបងគ្មានជាងស្រពំងារចង់ប្រំឲ្យគ្រប់គ្នាបានដឹងលឺក្នុងពេលនេះ ចង់ប្រាំតែក្មេងម្នាក់នេះលោកស្នេហ៍អូនហើយ baby នៅគ្រប់នាទីមិនចង់ឲ្យអូនឃ្លាតពីបងឡើយព្រោះបងនឹងច្បាំងថាអាចមើលថែរូបអូនបានហើយជាចង់ត្រើត្រៃជីវិតក៏បងមិនស្ដាយជារូបស្រីស្នេហ៍គ្មានអាយុសម្រាប់យ៉ាងទេ អោយតែអូនកាន់តែបងដើរទៅមុខអូននឹងមានក្តីសុខបងនឹងលៀងអូនទុំក្នុងបេងដងរហូតសន្យាបានទេថាមានមេចំនួនចុងក្រោយដែលព្រមអោយបងថាអូនរហូតទៅទៅពេលនេះមានពាក្យចង់ប្រាប់ពេល I love you ពីនាងដែលមានអាយុមួយខុំគ្នាទូបងក្មេងជាងស្រពងញីចង់ប្រឹងឲ្យគ្រប់គ្នាបើដឹងលឺក្នុងពេលនេះចង់ប្រឹងតែក្មេងម្នាក់នេះលោកស្នេហ៍អូនហើយ baby នៅគ្រប់នាទីមិនចង់ឲ្យអូនឃ្លាតពីបងអើយ yeah បងនឹងច្បាំងថាអាចមើលថែរូបអូនបានហើយជាចុងត្រើយត្រើយជីវិតក៏បងមិនស្ដាយជារូបស្រីស្នេហ៍គ្មានអាយុសម្រាប់យើងតែមានមេឲ្យតែអូនកាន់ដៃបងដើរទៅមុខអូននឹងមានក្តីសុខបងនឹងលៀងអូនទុំក្នុងបេងដួងរោសន្យាបានទេថា ជំនួសចុងក្រោយដែលប្រងឲ្យបងថាអូនរហូតទៅទៅពេលនេះមានពាក្យចំប្រាប់ពេល I love you ទៅពេលនេះមានពាក្យចំប្រាប់ពេល I love you